មកមកវិញធ្វើអីមកពីមានប្តីនឹងកូននៅទីនេះហើយបានអូនត្រូវមកទីនេះហ៎មុំតែមុំបានចេញទៅជាច្រើនឆ្នាំណាចេញទៅជាច្រើនឆ្នាំប៉ុណ្ណេះក៏វាមិនសំខាន់ស្មើនឹងអូនមានឈ្មោះជាម៉ាក់របស់កូនដែរណាបានទេមុំចង់បានឯប្រកាសក៏និយាយមកខ្ញុំមិនចង់បានអីពីវីទេណាខ្ញុំគ្រាន់តែចង់មករស់នៅជាមួយកូននឹងវីតែប៉ុណ្ណោះខ្ញុំនឹកអ្នកទាំងពីរណាណាមុំតែមុំបានចេញទៅកូនណា ពេលម៉ាក់មកវិញអញ្ចឹងកូនសុបាយចិត្តអត់ហើយរយប់កូនមានយំនឹកម៉ាក់អត់ម៉ាក់វិញនឹកកូនខ្លាំងណាស់ណាប៉ាគាត់ជាម៉ាក់របស់កូនមែនទេមែនខ្ញុំជឿថាបងមិនលាក់កូនពីសាវតារបស់ខ្ញុំទេណា ខេអូខេតាមនឹងទៅអញ្ចឹងប៉ុន្តែគ្រប់ម៉ូតទាំងអស់នៅក្នុង resort តែតែស្តៀងស្តៀងឬក៏ដូចគ្នាអូខេបើសិនជាខ្ញុំមានពេលខ្ញុំបញ្ញាប់ទៅមើលចាត់ចែងការងារនៅសាខាទី1តែឥឡូវនៅសាខាទី3នេះខ្ញុំក៏រៀងរវល់ច្រើនដែរអញ្ចឹងខ្ញុំត្រូវ check មើលច្បាស់សិនណា ណាតាណានកូនឯកសារគេណាអគឺគឺអត់មានអីទេគឺគឺកសែងកូនលេងហ្នឹងឯងប៉ានឹងនេះកូនថាយកទៅលេងនៅបន្ទប់ឥឡូវកូនលេងនៅក្រៅក៏បានដែរអូនណាអូនណាណាកាត់អីទៅខ្លួនចម្លែកចម្លែកមែន ចឹងពីណាគេធ្វើអីមែនអត់មានអ្នកគេលេងមួយអូនទេប៉ាក៏រវល់មីងសាក៏រវល់គ្រាន់តែអត់មានអ្នកគេលេងជាមួយសាក៏យំដែរម៉ាអញ្ចឹងចាំមីងលេងជាមួយអូខេមីងលេងជាមួយអូនណាពិតមែនហ៎អឺអូនណាចង់លេងអីគេចឹងមីងដាក់អូនចុះសិនមក bỏ lệ ghế mình coi chiếc son mèo អីពេញមុខចឹងលាក់ជុំសិនថៃនឹងពូមិនដើមមកឲ្យសើចចឹងមិនឲ្យសើចមិនហើយថៃឲ្យមើលកូនតាមផ្លែសោះមុខចម្លាក់សាក់ខ្ជូងមកនេះខំប្រាប់ថាទៅយកខ្ជូងនឹងមកគូខ្វែងនេះថ្ងាបកូនណា មានណាខ្ញុំមានបានយកខ្ជុំគូថ្លៃកូនណាហើយជើងមុខនឹងទៅត្រូវអីគេមកចុះពួកឯងកុហកខ្ញុំឯងខ្ញុំមិនបានធ្វើអីហងមិនប្រឡាក់ខ្ជុំឃើញពិតចឹងឬមួយក៏ខ្ញុំដឹងថាថែមប្រឡាក់ខ្ជុំឯង tranh ngâm từ chút mốc tranh xanh Chào xanh Chăm chút ai Nè xiêm Bây cô nó để chuốc chuốc á ជាអូនអឺអឺអីចឹងខ្ញុំយកទៅបន្ទប់សិនណា មើលមកយ៉ាជិះខ្លាំងអត់មើលប៉ាមើលទីមើលជិះពុះខ្លាំងអត់កូនជិះខ្លាំងមកចឹងអូអូជិះខ្លាំងចឹងមកប៉ាជួយទៅពេទ្យមកកូនមកមើលមកទៅអំទៅអំទៅហ៎មកយ៉ាមកទៅពេទ្យហ្នឹងគេកន្លែងជិះពុះខ្លាំងហើយកូនមិនបាច់ទៅពេទ្យអឺមិនបាច់ទេកូនលេងអីវិញហីហីមិនជុកពុះសោសោសោះលើបាត់មិនអត់ទេជួយទៀតឡើយមកលឿនមកប៉ានោះទៅពេទ្យកូនអត់ទេបាច់អីកូនជាវិញហើយកូនតែកេងវិញវាជឿលឿនមែន គេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារ៉ូមកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅស្មានជីវិតរស់រវើង ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអង្គមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាល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 អត់បានទេមកទៅពេទ្យលឿនអត់ទេអត់ទេកូនជីហើយមិនបាច់ទៅទេកូនគេងវិញជីលឿនណាណាប៉ាប៉ាថាតែគេងមួយកូនណាបាទចាំប៉ាគេងមួយកូនណាមើលប៉ាសួរមួយមើលអ្នកនឹងមានបានធ្វើអីលាក់បាំងមួយប៉ាអត់ហ៎ មែនតាកូនណាបបាជាក្មេងល្អអញ្ចឹងប្រកាសជាអត់ទៅធ្វើអីមកលាក់បាំងមួយប៉ាយទៅអត់អូខេកូនអញ្ចឹងសង្ងំគេណាចឹង កូនបាទចាំប៉ាគេងអស់កូន សម្រេចចិត្តបែបហ្នឹងអីដើរតាមផ្លូវរបស់យើងកុំអោយថាពេលពិបាកទៅនឹងអ្នកផ្ទះហើយពេលមានក្តីសុខក៏សុខស្រួលតែម្នាក់ឯង អ្នកដែលនៅថ្នាក់ក្ររស់មិនជល់ចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យខ្ញុំឮខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួនអើបច្ចប់ធំដឹងហើយ គ្មានសរោងគ្មានបានការអីទាំងអស់មិនដឹងថាខ្លួនឯងខ្លាំងអ្វីគ្រប់គ្នាសោចំអពេលដែលខ្ញុំបរាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងឲ្យខ្ញុំ ត់មុននេះអត់សូវស្អាតម៉ានេះតែបើសិនជាកាត់ចេញពីរ៉ូបក៏អាចឆ្នៃពាក់បានដែរតាមសំឡឹងមកខ្ញុំពេលខ្ញុំជោគជ័យលទ្ធផលព្រមហុចដៃឲ្យខ្ញុំតា ល់ពីឯងសោះលក្ខមិនបានម្ដងខ្មោចចេញម្ដងខ្មោចចោលចឹងបើចង់ខ្លាចជាអ្នកឆ្នៃម៉ូដណាមិនបានបដៅខ្លួនឯងដល់ដល់ផ្លូវហ្នឹងកុំកាត់ឈប់កាត់បានហើយទៅមើលកូនណានេះហូរនៅស្រួលមែនហើយពូនោះមើលទៅក៏ចិត្តល្អដែរអត់ប្រកាន់ច្រើនតែជាមនុស្សយកអាចមកនៅពឹងគេរហូតចង់បានទេ ឯតាំងខ្លួនជាម៉ាក់គេតែឯងទៅឆេះគ្មានបានការក្មេងតូចម្នាក់ក៏ថែមបានល្អហើយបើចូលជាជីវិតនេះវាដាប់ដល់កំពូលអញ្ចឹងហីពឹងគេសិនណាតែបើថ្ងៃណាឯងខកផ្លូវចេញបានចាំចេញកំពូលម្នាក់នឹងក៏បានដែរព្រោះមើលទៅគាត់ក៏មិនជាមនុស្សអាក្រក់អីដែរហើយកងក្បាលខូចម្នាក់នេះក៏ត្រូវដៃត្រូវជើងកំពូលនឹងណាស់ដែរតែថាពូនឹងក៏ល្អតែមកឯងចេះមានអារម្មណ៍ផ្លែផ្លែអញ្ចឹង គិតអីឈួតឈួតណាណាកុំគិតកុំគិតអីទាំងអស់គេតែងហៅខ្ញុំហៅខ្ញុំថាខ្ញុំមនុស្សសារ៉ូមកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅស្មានជីវិនរស់រវើងផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំ និងម៉ៃឡូភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 នលេងមួយមិញឃើញនៅខាងលើហើយមីលាក់ដួលហើយមីលាក់ដួលហើយទឹកសាប៊ូហ្នឹងណាគឺអូនណាអ្នកធ្វើអូនណាអូនណាអូនណាមិនអីមិនឈឺត្រង់ណាអត់អត់ឈឺទេមានតែមីងហ្នឹងឯងអ្នកឈឺមកមកអត់ឡើងចង់យកមកឲ្យនៅថាអត់ឈឺទៀតងើបមកហើយបើឈឺត្រង់ណាប្រាប់មីងណាចាំមីងនាំទៅមើល ត់ឈឺទេឃើញអត់ថាអត់ឈឺអត់ឈឺអីក្មេងបកាយមិនចេះឈឺអីហើយមុននឹងប្រាប់មីងថាលេងទឹកសាប៊ូថ្ងៃក្រោយកំលេងទឹកសាប៊ូចឹងទៀតណានេះសំណាំងណាដល់អត់ល្អដួលបែកក្បាលណាចុះមិនមីងអត់ខឹងអូនណាចឹងមីងមានអីត្រូវខឹង បើកាលនៅពីក្មេងមិញលេងទឹកសាប៊ូដោយអណាដែរហ្នឹងតែមិញពកក្បាលប៉ុណ្ណាប៉ុណ្ណីហើយនឹងក្រោយកំលេងចឹងទៀតលឿននៅ 麻将呢？ ក្បិតចឹងប៉ាប្រហែលម៉ាដងទៅឲ្យក្បិតមកកាន់លេងហេតុអីអកាន់បានកូនខំក្នុង iPad វាចាក់គ្នាអត់ស្លាប់ផងអត់បានទេណាកូនក្មេងពីណាគេក៏ឲ្យកាន់ក្បិតលេងចឹងណែហើយមិនទៅមើលវីដេអូចឹងចឹងហ៎ឃើញ iPad នឹងប៉ាទុកឲ្យទៅមើលមេរៀនអនឡាញតែគឺកូនដូរនឹងវិធីធ្វើបាបបានចេះតែមើលវីដេអូលេងលេងទៅប៉ុណ្ណាកណ្ដាលធ្វើមិនលាក់មែន ទេអត់ទេប៉ាកូននិយាយលេងតាប៉ាកុំខឹងអីណាអូខេអូខេអូខេតាមានខឹងណាថ្ងៃក្រោយសន្យាមួយប៉ាថាឈប់យកកបាត់មកលេងទាំងទៀតលើនៅចាហើយទូរស័ព្ទហើយ iPad ហ្នឹងក៏ដូចគ្នាដែរហាមមើលវីដេអូឲ្យប្រេះប្រដាទុកមើលតែមេរៀនអនឡាញទេលើនៅចាអូខេកូនល្អតែចេះស្ដាប់ប្រកបបបាអូខេអញ្ចឹងប៉ាយកកបាត់ទុកហើយហាមលេងទៀតណា ហើយកូនត្រូវឡើងទៅលើទៅមើលសភៅអូខេចាប៉ាចាំមិនគេហៅកូនឆ្លាត ចាំខ្ញុំជួយមកជួយសិក្ខាអូនតើមិនមកថាខ្ញុំវិញហើយបើឯងមកពីក្រោយខ្ញុំទៅអីមានបំណងចង់ធ្វើបាបខ្ញុំមែនបានហើយខ្ញុំមិនជាបន្លំក្មេងទេមកជួយសិក្ខាអូនតើ ន់តបាត់កូនសំភ័យតកើតគេតែងហៅខ្ញុំហៅខ្ញុំថាខ្ញុំមនុស្សសារ៉ូមកគ្មាន Nest Cafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅស្មានជីវិតរស់រវើង ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអង្គរមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាល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 ខោអូនហើយហីអញ្ចឹងខ្ញុំយកអូនទៅលេងនៅក្រៅសិនណាមកចាំខ្ញុំបីវិញខ្ញុំបីវិញបាច់ទេតកូននៅលើដៃយើងនឹងយំលើខ្ញុំបីវិញបីវិញនៅយើងអាអូនយំលើហើយខ្ញុំបីវិញតែតែនៅដៃយើងអាអូនយំលើមកបីកូនឆ្លាតកូនឆ្លាត មួយកូនកូនចង់ហែលទឹកចាំយប់កូនចាំប៉ានំទៅលេងឥឡូវប៉ាចង់នាំមកអូនទៅលេងខាងក្រៅសិនពូទៅលេងមើលណាខ្ញុំនៅមើលអូនក៏បានដែរនោះមួយយើងមិនទៅនៅលើដៃយើងណាអូនយំទៀតទេមកលឿនមកយកបេតងឲ្យអូនសិន អើកណ្ណាកណ្ណាកុំយំកុំយំកុំយំកូនបើកូនបើកូនបើកូនបើឆ្លាតកុំយំកុំយំអើអើអើអើអើអើអើអើកូនបើកូនបើកុំយំកូនបើយំអើកូនឆ្លាតកូនឆ្លាតកូនឆ្លាតកូនឆ្លាតកុំយំណាកូនឆ្លាតកូនឆ្លាតកុំយំណាបាត់យំហើយណាកូនឆ្លាតហ៎ មិនថាប់គេចឹងថាប់សងមួយគ្នាមុននឹងថាប់ខ្ញុំដែរតាពូឯងមិនថាប់ខ្ញុំចឹងពូអីមិនអីបើខ្ញុំថាប់កូនបានណាហ្នឹងអញ្ចឹងយើងដូចក្មេងដែរខ្ញុំដូចថាប់កូនដែរហ្នឹងឆាប់លៀនមិនបាត់ថាប់ខ្ញុំចឹង ចាំយប់កូនចាំប៉ានាំទៅលេងឥឡូវប៉ាចង់នាំមកអូនទៅលេងខាងក្រៅសិនណាពូមិនថតគេចឹង អីគេហ្នឹងស្លាកសញ្ញាហាមជក់បារីហើយនេះស្ករទុកញ៉ាំលេងឯងពេលណាមានអារម្មណ៍តែឃ្លានចង់ជក់អីហើយបងគាត់ថាខ្ញុំញៀនដល់ឆ្នាំអត់ប្រែតបានហ្មងហ៎បងមើលគេខ្ញុំពេកទេណាទោះបីអត់មួយខែបញ្ញោអីដែរបងចាំមើលហេថេខ្មៅដៃកាន់មើលពងជក់បារីហីផ្លេចខ្លួនម្ដងម្ដងហ្នឹងណាព្រោះមកតែប៉ុណ្្នឹងឯងមែនបើមកតែប៉ុណ្្នឹង អរគុណអីចឹងអតែដើម្បីដាស់តឿនខ្លួនឯងចឹងមានប្រយោជន៍អាហ្នឹងបិទភ្នែកពួកឯងចឹង មកពីមានប្តីនិងកូននៅទីនេះហើយបានអូនត្រូវមកទីនេះមុំតែមុំបាន ចេញទៅជាច្រើនឆ្នាំហ្នឹងណាចេញទៅជាច្រើនឆ្នាំប៉ុណ្ណេះក៏វាមិនសំខាន់ស្មើនឹងអូនមានឈ្មោះជាម៉ាក់របស់កូនដែរណាបានទេមុំចង់បានឯប្រកាសក៏និយាយមកខ្ញុំមិនចង់បានអីពីវីទេណាខ្ញុំគ្រាន់តែចង់មករស់នៅជាមួយកូននឹងវីតែប៉ុណ្ណោះខ្ញុំនឹកអ្នកទាំងពីរណាណាមុំតែមុំបានចេញទៅកូនណាពេលម៉ាក់មកវិញអញ្ចឹងកូនសុបាយចិត្តអត់ហើយរយប់ កូនមានយំនឹកម៉ាក់អត់ម៉ាក់វិញនឹកកូនខ្លាំងណាស់ណាគាត់ជាម៉ាក់របស់កូនមែនតើមែនខ្ញុំជឿថាបងមិនលាក់កូនពីសាវតារបស់ខ្ញុំទេណាបងគួរតែនិយាយជាមួយកូនរឿងផ្សេង បងចង់គិតបែបណាវាជារឿងរបស់បងតែការពិតវានៅតែជាការពិតបងមិនអាចប្រកែកបានទេណាបាទកូនគឺជាម៉ាំរបស់កូន យេអូនណាមានម៉ាក់ដូចគេហើយអរគុណណាវី ដែលរក្សាឈ្មោះជាម៉ាក់របស់កូនឲ្យខ្ញុំ ពីពេលនេះតទៅយើងនឹងមកត្រឡប់ជាគ្រួសារតែមួយវិញណាម៉ាក់ចង់មានពេលបែបនេះយូរណាកូនណា មកមកធ្វើអីប្រាប់អីតាថាមករកប្តីនឹងកូនអីបានទេមុំខ្ញុំរវល់អត់មានពេលទៅនាមកត្រូវលេងសើចច្រើនជាមួយមុំចង់បានអីពីពួកយើងនិយាយវាមានអ្នកណាក៏បានតែខ្ញុំសូមធ្វើជាម៉ាក់របស់កូនណាម៉ាក់មិនបានម៉ាក់យំចឹងឬមួយក៏ប៉ាធ្វើបាបម៉ាក់គឺប៉ាម៉ាក់ម៉ាក់មិនបាច់យំទេមានកូននៅការពីហើយតើទៅអីហ៎ទៅបានមកខ្ញុំទៅអីក៏ប្រពន្ធពួកឯងវិញគាត់មកពួកឯងនោះគេមិនមែនជាប្រពន្ធរបស់ខ្ញុំទេ គេគ្រាន់តែជាម៉ាក់របស់កូនខ្ញុំមិនមែនជាប្រពន្ធតែជាម៉ាក់របស់កូនសម្ព័ន្ធភាពអ្នកទាំងពីរច្បូកច្បល់ហើយគេថាបើកម្លាំងចិត្តអ៊ំវីយើងត្រឡប់មកត្រូវគ្នាវិញទៅណា មកខ្ញុំជាមនុស្សម្នាក់ដែលនៅថ្នាក់ក្រោរស់មិនជល់ចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យខ្ញុំលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួនអា ប្រៀបដូចវង្វេងក្នុងព្រៃមិនដឹងថាខ្លួនឯងខ្លាំងអ្វីគ្រប់គ្នាសោកជុំអពេលដែលខ្ញុំបរាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្ស ជោគជ័យលទ្ធផលព្រមហុចដៃឲ្យខ្ញុំតោងយ៉ាង